ុំយំណាកូនណាចាំមកឧស្សាហ៍មិនលេងជាមួយកូនកូននៅជាមួយប៉ាណាកូនណាអត់ទេតែកូនចង់នៅជាមួយម៉ាក់កូននៅជាមួយប៉ាសុខសប្បាយជាងនៅជាមួយម៉ាក់ចាំមករលុយបានច្រើនចាំមកយកកូនទៅនៅជាមួយកូននៅជាមួយប៉ាត្រូវស្ដាប់បង្គាប់ប៉ាណាមើលថែកូនផងណាមិនអីបងដឹងហើយហើយក៏អូនមិនបាច់បារម្ភដែរ ឥឡូវនេះបងរកមនុស្សល្អម្នាក់ដែលអាចមើលថែកូនហើយនឹងគ្រូសាបានអញ្ចឹងខ្ញុំទៅសិនហើយកូនត្រូវធ្វើជាក្មេងល្អណាស់ណាកូនត្រូវស្ដាប់បង្គាប់ប៉ានឹងនៅចាម៉ាក់ នេះអតីតប្រពន្ធបងទៅវិញហើយមែនទេដឹងហើយធីរីទៅវិញហើយចុះសនិនញុំអីហ្នឹងពេលនេះមីងខ្លាចជាម៉ាក់របស់ក្មួយឯងអញ្ចឹងក្មួយកុំខ្លាចមីងឯណាមីងស្រឡាញ់ក្មួយដូចកូនបកាអញ្ចឹងមកឲ្យមីងសុំអាបតិចមើលកូនណាកុំខ្លាចមីងឯង មិញចិត្តល្អទេ ស្រឡាញ់កូនដូចជាកូនមកកើតអញ្ចឹងគឺមិនចាញ់ម៉ាក់របស់កូនទេណាទៅតើឲ្យមិញតិចទៅណាក្មួយប្រាប់មិញបានណា មិញឲ្យក្មួយបានគ្រប់យ៉ាងមើលធ្វើកំ pl ាច់មីងមើលមីងមិនខ្លាណាមីងគឺជាម៉ាក់របស់កូនណាចាមីង thank you កូននេះកំពុងធ្វើអីហ្នឹងប្រាប់ប៉ាមើលកូនកំពុងតែសេសកំណាប់អូសេសកំណាប់ទៀតអញ្ចឹងប៉ាមិនរំខានទេណាទៅសេលេងទៀតទៅបងមកវិញហ៎ហ្នឹងហើយបងមកវិញកូនញ៉ាំដល់ពូមកខាត់ទៅណាចាម៉ា អូនណាមើលកូនបងហត់អត់មានអីហត់អូនជួយចាត់ការងារបែបនេះណាមួយសេនីនគឺជាក្មេងឆ្លាតគួរស្រឡាញ់ទៀតផងអឺនេះចឹងការងារបងមិនអីអូបងភ្លេចចឹងបានប្រាប់អូនគឺការងារបងនេះបានឡើងតម្លៃណាគឺអ្នកគូក្នុងបុគ្គលិកណែអូនណាតាំងពីបងរៀបការជាមួយអូនមកគឺអូននាំសំណាងដល់បងមែនតើ ចឹងហ៎អូយប្រដៅអូនបកែម៉ែអូនណាតោះទៅលើទៅបងមានរឿងខ្លះចង់និយាយមួយអូននេះបងចង់ធ្វើអីនឹងដាក់អូនចង់នៅមកកូនណាគឺអូនមើលថែកូនបងយូរទោះឲ្យបងមើលថែម្ដង